អឺអូខេសួស្តីបងប្អូនហ្នឹងហើយហើយថ្ងៃយើងមកបង្ហាញពីរបៀបអឺដាក់ឈីមអូតូណានៅ ក្នុង GX2 នេះ ដែលយើង ប្រើកម្មវិធី TV Auto អឺមានអ្នកខ្លះណាគាត់មានកម្មវិធីរួចហើយគាត់បានទិញកម្មវិធី TV Auto ក្រេតពីខ្ញុំហើយគាត់អត់ចេះប្រើហ្នឹងហើយអឺតាមពិតពេលបច្ចុប្បន្ននេះអឺរបៀបនៃការដាក់ឈីមអូតូគេប្រើពីរកម្មវិធីទីមួយគឺគេប្រើលើនេះ auto TV មួយនេះហ្នឹងហើយហើយកន្លែងនេះអ្នកទាំងអស់ដឹងហើយកន្លែងដាក់ឈាមគឺដាក់កន្លែងនេះអឺកន្លែងលើនេះគឺយើងគ្រីសប្រើឈាមកន្លែងក្រោមនេះគឺយើងគ្រីសប្រើ MP ហើយនេះជាភាគរយហើយនេះ delay វាណាប៉ុន្តែកម្មវិធីអឺ auto GX online tool នេះគឺវាមិនសូវជាមានលក្ខណៈ smooth ប្រហែលទេ ជួនកាលក៏ដើរជួនកាលក៏មិនដើរដែរណាហើយមានអ្នកខ្លះគាត់ប្រើកម្មវិធីនេះដើម្បី support ជាមួយនឹង PV Auto ប៉ុន្តែពីខ្ញុំវិញខ្ញុំធ្វើការ recommend ដល់អ្នកទាំងអស់គ្នាប្រើកម្មវិធី TV Auto ដើម្បីធ្វើការដាក់ឈាមឲ្យ hero របស់យើងណាអូខេអឺដំបូងយើងត្រូវមានកម្មវិធី TV Auto ហើយខ្ញុំបញ្ជាក់តិចដែរចំពោះកម្មវិធី TV Auto ដែលខ្ញុំដាក់បើកប្រើនេះគឺជាកម្មវិធី Crack ណាបើសិនជាកម្មវិធី Crack គេមាន2 file ចេះ អញ្ចឹងដើម្បីប្រើវាយើងដាក់បាក់ click ទៅ click នេះមកវាអត់ចេញអីទេណាបន្តមកទៀតយើងបើកកម្មវិធី TV Auto នេះអូខេប៉ណ្ណឹងមកណាចាំតិចទៀតឯងស្រួលទេសិនអឺប៉ណ្ណឹងមកនេះវាលុបទាំងបែបនេះគឺយើងអាចប្រើវាបានហើយអញ្ចឹង license នេះដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺ2099ណាហ្នឹងហើយអឺ function នេះគឺយើងប្រើបានជាង 30 50ឆ្នាំមកបើយើងនិយាយទៅណាហ្នឹងហើយហើយវាមាន function ច្រើននៅក្នុងការប្រើប៉ុន្តែ ពេលបច្ចុប្បន្ននេះខ្ញុំនេះក៏ប្រើប្រាស់មិនទាន់អស់ដែរមិនដឹងថាមួយណាតមួយណីទេបងតវល់ដូចគ្នាណាអូខេឥឡូវនេះខ្ញុំប្រាប់ពីរបៀបដាក់ឈាមអញ្ចឹងឥឡូវពេលបច្ចុប្បន្នខ្ញុំដាក់ឈាមលើ hero មួយនេះលើ hero TC ណានេះ dark small អញ្ចឹងខ្ញុំគ្រីសលើ hero dark small នេះនេះ hero dark small នេះ ខ្ញុំចុចលើវាមួយនេះតម្លៃវាគឺវាដាក់ use point send អញ្ចឹងយើងចុច double click លើវាមកខ្ញុំសុំដោះសិនណាអូខេអឺសុំដាក់អស់ចេះវិញកុំឲ្យអ្នកទាំងអស់នេះឆ្ងល់អូខេអឺកន្លែងនេះយើងមិនចាំបាច់ប្រើចុចអីវាទេអញ្ចឹងខ្ញុំបញ្យល់មួយមួយអូខេហើយអ្នកទាំងអស់គ្នាចាំថាដើម្បីឲ្យវាដាក់ជាម៉ូតូបានអ្នកទាំងអស់គ្នាត្រូវមើលកន្លោន3នេះ ហើយដាក់បានដាក់បានតែ2ទេពេលបច្ចុប្បន្ន2ដើរ2លើរៀង smooth គឺដាក់ឈាមហើយជាមួយដាក់ MP ហើយចំណែក PK HP ជាមួយ PK MP អា PK លឿងយើងណាហ្នឹងហើយខ្ញុំព្យាយាមដាក់ដែរតែវាដូចជាមិន smooth ប៉ុន្មានទេអញ្ចឹងអា2លើល្អល្អប្រាំហ្នឹងហើយអញ្ចឹងដើម្បី ធ្វើដាក់ការដាក់បានអ្នកទាំងអស់គ្នាចុចលើប៊ូតុង នេះអញ្ចឹងអាលេខរៀងទី1នេះណាលេខរៀងទី1នេះអឺអញ្ចឹងមានន័យថាអានេះអាអា ជួរលើនេះនឹងវាវាស្មើនឹងអាមួយនេះ AHP នេះណាហើយទី2នេះវាស្មើនឹងអានេះហើយទី3វាស្មើនឹងអានេះប៉ុន្តែដូចខ្ញុំប្រាប់អ្នកទាំងអស់នេះចឹងអាទី3ដាក់ទៅវាដូចជាមិនសូវជាស្គាល់បានដែរណាអ្វីដែលយើងប្រើបានពេលបច្ចុប្បន្នអា2លើនេះនឹង smooth ហ្នឹងហើយចឹងខ្ញុំរីកមិនថា2លើនេះទេអូខេឥឡូវយើងនេះចុចបែបនេះមកចុចបែបនេះណាហ្នឹងហើយបន្តមកទៀតចុចធ្វើការ upgrade នេះយើងចុចលើ hero យើងហើយ ដល់ពេលយើង upgrade អញ្ចឹងមានន័យថា item នៅក្នុង hero នេះមានទាំងប្រមាណវារត់ចូលមក cloud upgrade នេះឃើញទេអញ្ចឹងហើយយើងត្រូវដឹងថាចេះយើងពេលបច្ចុប្បន្នយើងប្រើ PK ពួកអីគេឧទាហរណ៍ថាអូខេអាពណ៌ក្រហមគឺយើងប្រើ black jet អញ្ចឹង black jet យើងទៅដាក់រោពាកហ្នឹងដាក់រោពាក black jet នេះនេះនេះ black jet ឃើញទេអញ្ចឹងដូចគ្នានេះដូចនឹងអសរបស់យើងនេះ black jet ទេតុយនឹងអានស្អីគេអូ element មិនទេខ្ញុំអានតែដែរណាប៉ុណ្្នឹងមកយើងធ្វើការ add add វារកចូលមកនេះឃើញទេដល់ពេលដែលយើង add រកចូលមកកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងយើងបញ្ចូលមកតង់ទៀតដល់ពេលយើងសិតវាបានកន្លែងហ្នឹងមកតង់ហើយយើងគ្រីកន្លែងនេះកន្លែងនេះយើងចង់ឲ្យ hero យើងសល់ឈាមប្រមាណដើម្បីឲ្យវាចុច auto ណាឧទាហរណ៍ឈាមខ្ញុំមាន20000អីយ៉ាមើលខាងនេះឈាមខ្ញុំមាន10000ជាងណា10900 5000អ5000 19550ចឹងឧទាហរណ៍បែបនេះចឹងវា21000ដូចគ្នាណាវា20000ជាងដូចគ្នាអញ្ចឹងខ្ញុំគិតថាអូខេឲ្យវាអស់នៅសល់តែ9000វានឹងចុចឈាមអូតូអញ្ចឹងខ្ញុំឲ្យវាសល់9000បែបនេះណាអញ្ចឹងខ្ញុំធ្វើការគ្រីសវាអញ្ចឹង9000វានឹងដាក់ឈាមអូតូខ្លួនឯងណាហើយចំពោះ MP MP យើងធ្វើដូចគ្នាអញ្ចឹងយើង គ្រីសកន្លែងនេះមួយទៀតយកប៊ូតុងទី2នេះណាអញ្ចឹង upgrade វា ចឹងទៅរក MP ចឹង MP ខ្ញុំប្រើ MP គេនេះចឹងស្អីគេចាយស្អីគេនេះមើលឈ្មោះទៅហើយចំណាំខ្លួនឯងហ្នឹងហើយចុចដៃនេះមកដើររោវារមើលវាត្រូវឈ្មោះចុចខុសក៏វាមិនចេញដែរហ្នឹងជាអាហ្នឹងឯងឃើញនេះឃើញអញ្ចឹងយើងគ្រីសវារួចយើងចុច add add រត់ចូលមកកន្លោនេះទៀតយើងយើងគ្រីសវាមកយើងកំណត់វាឲ្យវាសមានឧទាហរណ៍ ខ្ញុំដាក់ថាអូខេឲ្យតែសល់600ចុចតែតាមធម្មតាឲ្យវាចិត្តអស់អានេះសល់ប៉ុណ្ណេមកហ្នឹងអានេះស៊ីសងលើយើងកំណត់ទេណាហ្នឹងហើយបើប៉ុណ្្នឹងមកហើយចំពោះអាទី3នេះដូចខ្ញុំប្រាប់ចឹងជួនកាលវាដើរជួនកាលវាអត់ដើរទេប៉ុន្តែអ្នកទាំងអស់គ្នានៅតែអាចធ្វើបានគឺយើងធ្វើបែបនេះដូចគ្នាណាបែបនេះមកចុច update ចេះមកចឹងយើងមើលយើងប្រើគេ floor អូខេយើងដើរទៅពាក្យពាក្យហ្នឹង ឃើញលឿនពេកនៅតាណាអឺប៉ុន្តែដូចខ្ញុំប្រាប់ចឹងអានឹងអត់សូវនេះទេនេះប្រយ័ត្នត្រូវហើយអានឹងហើយយើងធ្វើការអែបយ៉ាខ្ញុំភិចរឿងនេះទៅ ប៉ុណ្្នឹងមកហើយយើងកំណត់វាអស់ឈាមប្រហែលវាចុចឧទាហរណ៍ណាអឺអាចដាក់900ដូចនេះចាអេដាក់តាម800ជាងមកណាចឹងបើណាបើប៉ុណ្្នឹងចប់ហើយយើងធ្វើការគ្រីសវាទៅនេះគ្រីសវាចោលហើយគ្រីសកន្លែងនេះចោលមកហ្នឹងហើយចឹងគ្រីសបើប៉ុណ្្នឹងទៅយើងបិទវាទៅបើយើងអត់បិទវាក៏អត់អីទេយើងដាក់ទៅស្រួលចំណាំអញ្ចឹងនេះមក ហើយយើងធ្វើការវាយគ្នាជាមួយនឹង TC ខ្ញុំនេះអូខេ accept ចឹងមកហើយខ្ញុំឲ្យ hero ខ្ញុំវាយចឹងសុំទាននេះមកនេះតិចណាហ្នឹងហើយឲ្យអ្នកទាំងអស់គ្នាមើលហើយប្រហែលវាដាក់ជាម៉ូតូយើងអូខេអញ្ចឹង slide skill TC ចាំខ្ញុំបាញ់ណាហ្នឹងហើយអញ្ចឹងយើងមើលឈាមឡើងនេះអញ្ចឹងឈាមវាឲ្យតែដល់លេខនេះនៅវា load ហើយមើលណាអឺហេតដល់នេះ អត់ដល់ទេអូខេអត់ដល់ទេសាច់មួយសាច់ទៀត8ឃើញចុចទេឃើញ8ហើយចុចទេនេះឃើញ PK ទៅអត់ទេនេះឃើញចុចអានេះដែរចុចម្ដង2ហ្មងចឹងបើយល់ល្អដាក់អានេះសល់5 600ខ្ញុំជឹងចុចវាអញ្ចឹងអឺឃើញដល់ពេលវាអញ្ចឹងវាចុចម្ដង2បើជឹងអានេះដោយសារខ្ញុំដៃគេហេតុអីវាចុចម្ដង2ដោយសារចេះវាអស់មកវាអស់ក្រោម8900នេះអស់ក្រោម9000ដល់ពេលអញ្ចឹងវាចុចម្ដង2មក អញ្ចឹងអាចសរេខណៈត្រឹម6000អញ្ចឹងទៅណាពេលដែលវាអស់អានេះវាចាប់នេះចូលហើយណាអាហ្នឹងប៉ុន្តែជួនកាលខ្ញុំដាក់ដាល់យើងគាត់ដាក់ដាល់ដែរកន្លែងអាទី3ហ្នឹងហើយអាហ្នឹងយើងព្យាយាមរៀបវាខ្លួនឯងទៅអឺហ្នឹងហើយអានេះជារបៀបនៃការដែលយើងដាក់កំណត់វាចុច PK auto តាមពិតនៅពេលដែលយើងលេងទៅគ្នាក៏ល្អដែរយើងមិនបាច់ប្រើអឺ ដៃឬយើងមិនប្រាំមកយើងមកចុចទេវាលឿនឲ្យតែអស់ឈាមប៉ុណ្ណឹងវាចុចឲ្យអស់ឈាមប៉ុណ្ណឹងវាចុចអញ្ចឹងយើងក៏វា support រៀងលឿនដែរណាតែបើសិនករណីអូខេចិត្តងាប់មែនទេយើងចុចទាំងពីរយើងអាចប្រើដៃចុចលើ key ឬក៏អាចប្រើមកយើងចុចដែរបើវាទំនងដែរហ្នឹងហើយអញ្ចឹងចំពោះកម្មវិធីនៃការ TV Auto សម្រាប់ការចុចឈាមនេះវាមានតែប៉ុណ្្នឹងទេចាំបើសិនចាក់ណៃអ្នកទាំងអស់ធ្វើអត់ចាញ់អីអូខេអ្នកទាំងអស់នេះអាចធ្វើការឆាតមកសួរខ្ញុំបានណាហ្នឹងអូខេអរគុណបាយបាយ